មើលបងស្រីឯងរៀនបើកភ្នែកនឹងឲ្យធំធំតិចទៅគេនៅឡងស្ងៀមគ្មានមាត់គ្មានកអីទេ អារឿងលុយបងសាលាពួកឯងហ្នឹងណាមកចេះគិតអីរៀនចាំបន្តិចទៅកុំស្លោឈាមពេកម៉ាក់កំពុងដោះស្រាយហើយអាការងារក្នុងផ្ទះហ្នឹងហ៎ចាម៉ាក់សិមាសឈប់បាច់ធ្វើឯង ទៅក្រៅមួយម៉ាក់តើណាម៉ាក់យប់ហើយនឹងខ្ញុំថាជួយធ្វើមហូបពេជ្រសិនព្រោះឃើញពេជ្រហត់ហើយមិនបាច់ទេឲ្យវារៀនធ្វើមហូបធ្វើអីខ្លះទៅធំអីមិនមែនក្មេងណា មួយថ្ងៃគិតផឹកស្រាសេងនេះអាវ៉ាសេឯងមានតែបើកគ្រាប់ភ្នែកឯងធំធំមើលអស់ថាកូននេះវាប៉ុណ្ណាអស់ហើយវាធ្វើការអីវាខកខាតអីតើឯងណែជួយអត់យើងប្រាប់ទៅហើយណាកុំសង្ឃឹមថាយកលុយចេញពីផ្ទះនេះឲ្យសោះថងថោស្អីឯងថងថោស្អីរំថោស្អីអត់អ្វីយកមកលេងយកតែថៃលេងតាមមកលេងបកដៃចេញយកមកដកអត់តែបកដៃចេញបកដៃចូលមកឡាកុំមករួយរួយរួយ វាជាដៃអញណាយលុយហ្នឹងហ៎ដឹងអត់ពួកអញចេញទៅពួកអញត្រូវយកវាទៅដែរតែយ៉ាងមិនហើយពួកឯងនឹងឈរដល់ណាទៀតមិនចាំមិនជួយខត់ឲ្យឯងទៅឬក៏ចង់ឲ្យគេយកលុយទាំងអស់យកបានលុយណាចាំក្បាលឯងហ៎ខត់ឲ្យឯងទៅប៉ាប៉ាអញយកទៅម៉ាក់បានលុយណាធ្វើដើមរស់ស្រីទេប៉ាពួកឯងក៏មិនចេះពួកឯងស្ដាប់តែម៉ែឯងទៅទៅទៀតវានឹងយកពួកឯងធ្វើតែខុសអី hả mình tối tại anh sắp lên chán bỏ đêm sáng tân anh nó phải muốn chốt tới ô ờ. ba không ba ba cũng cho tôi ba đừng mà buộc ba xin nhé chào mấy mình khăn cái máu trốn máu lối đi cổ chia chẳng lại của anh đây anh trách tôi cả ban một tháng anh còn thoát ở lối bị chở đây à, ờ, chẳng mang mẹ យកទៅចាំមើលមើលតើក្បាលរបស់ឯងនេះ ពិបាកចិត្តទៅបាទគាត់ទៅបាត់ទៅលែងមានតែគេធ្វើបាបម៉ាក់ទៀតហើយចាប់ពីថ្ងៃនេះតើពួកឯងគ្មានប៉ាទៀតទេគេមិនជាប៉ារបស់ពួកឯងទេជប់ហៅគេតាប៉ានៅចំពោះមុខម៉ាក់ឲ្យលឺទៀតគេមានគុណតែម្យ៉ាងឯងគឺផ្ដល់កំណត់ឲ្យពួកឯងកើតមក តែគេមិនបានបំពេញតួនាទីជាប៉ានោះទេកូនចង់ឲ្យម៉ាក់ហឹងមុំឡើងកូនអត់ចង់ឃើញម៉ាក់តន់ជាអីចឹងទេពួកកូនធំធំអស់ហើយចាំកូនរកការងារធ្វើបណ្ដាហ៊ានបណ្ដាជួយម៉ាក់បានណាអត់ទេម៉ាក់ចង់ឲ្យកូនទៅរៀនបន្តពួកកូនរៀនដល់មហាវិទ្យាល័យហើយ រឿងការងារនោះចាំរៀនដល់ឆ្នាំទី3ចាំគិតទៀតតើគួរធ្វើអីម៉ាក់តែខ្ញុំខ្លាចម៉ាក់លំបាកឯងខ្លាចម៉ាក់លំបាកឯងតែម៉ាក់ខ្លាចពួកឯងពិបាកជាងម៉ាក់ទៅទៀតឯងឃើញអត់ដោយសារតែម៉ាក់ល្ងងអញ្ចឹងហើយបើជាប៉ាឯងធ្វើបាបម៉ាក់អញ្ចឹង ធ្វើជាមនុស្សស្រីគេដែរកុំឲ្យគេមើងងាយទេដៀលមៀម៉ាក់ចង់ឲ្យកូនទៅរៀនមហាវិទ្យាល័យបន្តទៀតអត់ពីប៉ាឯងទៅកូនឯងកុំគិតថាពិបាកនៅមានម៉ាក់ម៉ាក់ជាអ្នករ៉ាប់រងទាំងអស់ម៉ាក់លក់ផ្លែឈើដល់ប៉ុណ្ណឹងបើអាចចំណេញបានច្រើនបានប្រឹងរៀនប្រឹងសូត្រ ថ្ងៃក្រោយខ្លាចជាប្រពន្ធគេទៅកុំឲ្យគេដៀនតែយើងវាអត់ចេះអីវាល្ងងខ្លួនឯងឃើញទេដោយសារតែម៉ែរៀនវាមិនបានខ្ពស់មិនវាអញ្ចឹងបានហើយជប់យកមើល មានការអីខ្ញុំចិត្តដល់ថ្ងៃបងសាលាហើយសប្អូនថ្ងៃទៀតគេឈប់ទទួលហើយមានតែប៉ុណ្្នឹងឯងចាំបន្តិចសិនទៅឯងក៏ឃើញដែរលក់រាល់ថ្ងៃនេះមិនសូវដាច់ទេហើយក៏មិនដឹងថាមានលុយនេះបងទឹកភ្លើងគ្រប់អត់ផងលុយបវលផ្លែឈើឲ្យគេក៏មិនទាន់មានគ្រប់ទៀត លក់ឥឡូវមិនសូវដាច់ទេឡងចុងខ្លាំងណាអញ្ចឹងថ្ងៃគួរបើកភ្នែកមើលស្ថានភាពក្នុងផ្ទះផងថាវាពិបាកប៉ុណ្ណាចាម៉ាណ៎មើលបងស្រីឯងរៀនបើកភ្នែកនឹងឲ្យធំធំតិចទៅគេនៅឡងស្ងៀមគ្មានមាត់គ្មានកអីទេអារឿងលុយបងសាលាពួកឯងហ្នឹងណាម៉ាក់ចេះគិតអីរៀនចាំបន្តិចទៅកុំស្លោឈាមពេក ម៉ាក់កំពុងដោះស្រាយហើយអាការងារក្នុងផ្ទះហ្នឹងហ៎ចាម៉ាក់សីមាសឈប់បាច់ធ្វើឯងទៅក្រៅមួយម៉ាក់តើណាម៉ាក់យប់ហើយនឹងខ្ញុំថាជួយធ្វើមហូបពេជ្រសិនព្រោះឃើញពេជ្រហត់ហើយមិនបាច់ទេឲ្យវារៀនធ្វើមហូបធ្វើអីខ្លះទៅធំអីមិនមែនក្មេងណាហើយកុំភ្លេចណា ដាំបាយធ្វើម្ហូបទុកផងយប់តិចមកមកវិញហើយហើយកុំភ្លេចរៀបចំបងនេះយកទៅទូទាត់ឲ្យគេផងហើយមើលឲ្យគ្រប់ចំនួនលឺនៅ ចាម៉ាក់ខ្ញុំដឹងហើយតោះសៃមាសយប់ឯងប្រញាប់ទៅ មិនក៏មកយូរមែនព្រឹកនេះខ្ញុំតែមកពីយកលុយឯគេហ្នឹងខ្ញុំមកលុយមក5សាមិញលុយលុយស្អីគេខ្ញុំយកឯគេអត់ទាន់អស់ហ្នឹងម៉ាក់ស្លាប់ហើយហើយគេមិនទៀលក្បាលម៉ាក់ស្លាប់ហើយទេណែម៉ាក់ខំពឹងពេលឯងនេះឲ្យយកលុយដល់ឲ្យគេអត់ទាន់ថ្ងៃកំណត់ហ្នឹងឯងធ្វើអញ្ចឹងចង់ឲ្យយើងនឹងថោកដោយសារលុយប៉ុណ្ណឹងមែន ឲ្យយកអត់តន់ទៅឲ្យគេហើយទៅមិននិយាយប្រាប់ទៀតសំតងម៉ាក់បានហើយឥឡូវនៅមើលកន្លែងលក់យើងទៅនិយាយមួយគេច្បាស់លាស់កុំឲ្យគេយល់ច្រឡំរឿងការប្រាក់បន្តទៀតតែខ្ញុំចិត្ត10ម៉ោងទៅរៀននេះហ្នឹងម៉ាក់រៀននៅមហាវិទ្យាល័យហើយតើមិនមែនរៀននៅវិទ្យាល័យទៀតណាយើងតិចទៅវាមិនអីដែរតែជួយកង់ផ្លូវឆ្ងាយម៉ាក់យើងប្រាប់ឲ្យតាថាឲ្យនំចាប់កន្លែងហ្នឹងសិនទៅ យឺតឬមិនយឺតគឺសំខាន់លើឯងនឹងឯងកុំបន្ទោសគេឲ្យសោះមកពីណាគេហើយយើងប្រាប់ទៅហើយពេលនៅកន្លែងលក់ហ្នឹងមុខរៀនញឹមខ្លះទៅកុំធ្វើដូចចង់ងាប់អញ្ចឹងគ្មានតែទិញណាគេហ៊ានទិញទេចាំម៉ាក់ខ្ញុំផងមកវិញឥឡូវឯង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 ងពេកយកខួរក្បាលមកគិតខ្លះផងទៅឬមួយក៏ចំកាត់តរោតាមប៉ារបស់ឯងដើរពៀលាអាបាសែខាងខាតតែឯងពេញចិត្តអត់អីម៉ាក់ខ្ញុំរៀបហើយឡើយ ចេះប្រយ័ត្នសោះនេះអាសំណាងខ្ញុំដាច់ដៃ ម៉ាក់មិនគិតថាខ្ញុំពេលនេះឯកាទេខ្ញុំមិនចង់នៅម្នាក់ឯងទេប៉ាទៅចាស់ខ្ញុំម្នាក់ឯងខ្ញុំត្រូវរស់នៅយ៉ាងនេះរហូតទៅអញ្ចឹងឯម៉ាក់ហេតុអីក៏ម៉ាក់ធ្វើបែបនេះដាក់ខ្ញុំអញ្ចឹងកូនស្រីដូចខ្ញុំធ្វើអីខុសទៅបានជាម៉ាក់មិនចូលចិត្តខ្ញុំម៉ាក់មិនចូលចិត្តខ្ញុំក៏ឲ្យទៅចោះតែកុំធ្វើអញ្ចឹងដាក់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាកាន់តែឯកាខ្លាំងទៅម៉ាក់ម៉ាក់អត់ញ៉ាំបាយសិនអត់ទេម៉ាក់មាន ការចន្ទការជាមួយបងឯងបន្តិច បងតែណាបងទៅក្រៅមួយម៉ាក់តិចតិចទៀតបងមកវិញហើយអូនឯងញ៉ាំបាយមុនណាហើយតាជាឯងមិញអ្នកស្ដាប់អត់ឮទេហីប្រាប់ថាមិនញ៉ាំទេមានការចេញទៅក្រៅស៊ីម្នាក់ឯងហ្នឹងទៅរួចអីចង់ធ្វើអីក៏ធ្វើទៅតែហាមចេញពីផ្ទះណាចាំម៉ាក់ហើយពេលណាម៉ាក់មកវិញមិនក៏សួរច្រើនម៉េះពេលណាដែលយើងមកវិញអញឃើញហី Ta còn ស្រីមានសំណាងណាតែបានម៉ាក់ស្រឡាញ់ថ្នាក់ភ្នំខ្ញុំសឹងជឿថាហងៃខ្ញុំជាកូនស្រីរបស់ម៉ាក់ម៉ាក់មិនដែលប្រើពាក្យល្អល្អជាមួយខ្ញុំមានតែពាក្យជេរស្ដីព្រឹកល្ងាចខ្ញុំគ្មាននៅក្នុងកៅភ្នែកម៉ាក់គ្មានសំបីតន្តិច ម៉ាក់ហៅមានតែពេលមួយគត់គឺហៅផើឲ្យស្ដីឲ្យជាកូនស្រីដូចគ្នាតាហាត់អីក្ដីស្រឡាញ់ដូចគ្នាអញ្ចឹងពេលណាម៉ាក់ហៅខ្ញុំថាកូនស្រីមួយម៉ាត់ដូចគេទៅ ណាចៅក្រៅផ្ទះអត់ទេបើចៅក្រៅផ្ទះវាច្បាស់ជាគាត់អញ្ចឹងស្រួលមិនស្រួលណាច្បាស់ជាសម្រាប់អាកចទាំងអស់ហ្នឹងអញ្ចឹងចាំមកពេលណាមានតែចៅក្នុងផ្ទះចៅម៉ាក់មិញម៉ាក់ថាមានចៅមែនត្រូវហើយគឺមានចៅច្បាស់ខ្លាំងណាស់លុយម៉ាក់ដាក់ក្នុងកាបូបនេះវាបែរជាបាត់តែម៉ាក់ច្បាស់ថាច្បាស់ជាចៅក្នុងផ្ទះមិនមែនក្រៅផ្ទះទេ បើចោលក្រៅផ្ទះនេះលុយម៉ាក់ក្នុងទូនេះវាគាស់តិចតិចដែរបាត់ទៅហើយតែម៉ាក់នៅតែឆ្ងល់តែចៅមកពីណាបើមានគ្នាតែប៉ុណ្្នឹងហ្នឹងម៉ែណាម៉ាក់ម្សិលមិញខ្ញុំក៏ឃើញម៉ែដាក់កាបូបនៅលើទូហ្នឹងដែរអូបើអញ្ចឹងគឺឯងជាចោលត្រូវអីអត់ទេម៉ាក់ខ្ញុំមិនដឹងអីទេបើមិនឯងអ្នកលួច អ្នកណាជាអ្នកលួចបើក្នុងផ្ទះមានគ្នាតែ3នាក់ហ្នឹងឆាប់និយាយភ្លាមមកឯងទៅលួចបងម៉ាក់មែនទេអត់ទេម៉ាក់ខ្ញុំអត់បានលួចទេចរិតរបស់ឯងនេះចេញមកគឺកាត់រកឲ្យឯងមិនខុសទាំងឈាមថោកខ្លួនក៏ថោកឈាមបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះមិនក៏ឯងអាក្រក់ដល់ថ្នាក់ហ្នឹង ឆ្លើយមកម៉ាក់កុំអីម៉ាក់ម៉ាក់និយាយគ្នាសិនបានតើម៉ាក់ល្អឯងនឹងមិនឆ្លើយថាឯងមិនបានលួចទេខ្ញុំប្រាប់ម៉ាក់ឯងតើម៉ាក់ថាខ្ញុំមិនបានលួចទេបើម៉ែអត់ជឿម៉ែឯងវាយខ្ញុំឲ្យស្លាប់ក៏បានដែរម៉ាក់កុំម៉ាក់និយាយគ្នាសិនបានតើម៉ាក់ឯងនិយាយបានល្អណាស់ឯងនឹងមិនឆ្លើយថាឯងលួចទេហ៎បើអញ្ចឹងជើងវាយអេបាក់ឆ្អឹងវាយអេវាយអេទៅទៅ សរុះអាឈាមថោកចឹងយើងស្អប់ខ្លាំងណាស់ស្អប់បំផុតអាឈាមថោកកាត់ទៅរកឪហ្នឹងឯងដឹងថាយើងរកលុយមកបាក់ប៉ុណ្ណាអត់សម្រាប់បានប៉ុណ្ណឹងណាម៉ាក់ខ្ញុំថាម៉ាក់មកមើលសិននៅក្រែងនោះម៉ាក់មិនដាក់ណាដឹងវ៉ៃស្អីឯងមើលមុខម៉ាក់ឲ្យច្បាស់ណានេះម៉ាក់ចាស់ដល់កាអំវៃអង្វរមិនដឹងថាទុកលុយនៅកន្លែងណាអញ្ចឹងណាយើងមិនចង់និយាយច្រើនទេកាបូបលុយនេះគ្មានអ្នកណាដឹងទុកលុយនៅក្រៅពីឯងទេបើឯងមិនលួចតើជាអ្នកណាលួច ប្រាប់យើងមកបើឯងត្រូវការលុយបង់សាលាណាតែក៏ឯងប្រាប់ក្បាលយើងមកចាំបាច់មានអាកម្រិតថោកទាបលួចអញ្ចឹងដឹងថាលុយនេះយើងពិបាករកប៉ុណ្ណាទេតម្រាំទៅសំបានចាំមកបងជឿអត់ទេខ្ញុំអត់បានលួចអូនៅមានមកមកបកែកថាមិនបានលួចទៀតអីលើកនេះណាចាត់ទុកថាយើងល្ងងរោផោះតាងអត់បានតែឯងកុំសង្ឃឹមថាលើក្រោយលើយើងបានទៀត ចេញមកគឺចរិតថោកកាត់ទ្រលអូវវាទាំងនោះលាក់តូក្រូទឹកដោះគោប្រអប់ថ្មី ត្រៀមខ្លួនរួចជាស្រេចសម្រាប់កុមារលូតលាស់ដោយភាពរីករាយរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវស៊ីមឡាក់ហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ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 អូនឯងកើតអីមិនបានអត់ញ៉ាំបាយអត់ស្រួលខ្លួនហ៎អត់អីទេបងខ្ញុំអត់សូវឃ្លាន បាយញ៉ាំឲ្យច្រើនណាពេចហើយមិនប្រងដួសជក់ស្បៃហ្នឹងដាក់ឲ្យពេញចានហ្មងអត់ទុកឲ្យបងឯងខ្លះហ៎ផងស៊ីម្នាក់ឯងខ្ញុំមិនដឹងថាម៉ាក់ទិញឲ្យបងមានហើយម៉ាក់ទិញជក់ស្បៃមករត់ដងហ្នឹងឯងមិនដែលដឹងទេហើយថ្ងៃហ្នឹងឯងយ៉ាងម៉េច បានជាឯងនេះចេះតែនាំរឿងឲ្យម៉ាក់ចឹងម៉ាក់ខឹងឯងមួយថ្ងៃណាម៉េចចង់នាំរឿងនាំភ្លើងកាត់តាមឪឯងហ្នឹងហ៎ម៉ាក់កុំថាឲ្យពេចចឹងមិនឲ្យម៉ាក់ថាឲ្យម៉េចមិនគេមិនដឹងណាថាម៉ាក់ទៅជក់ស្បៃនេះមិនឲ្យកូនឯងតែគេធ្វើដូចជាមិនដឹងរឿងអីចឹងគាត់តែស្បៃជ្រក់ហ្នឹងម៉ាក់កុំឆ្អែតទេឲ្យពេចគេញ៉ាំមើលតែវាអត់របៀបតិចខ្លួនធំឯណាមិននៅក្មេងទេ បើថាមិនបានប្រាប់ទៅសំថាមិនដឹងខ្ញុំសុំទោសម៉ាក់ដែលខ្ញុំញ៉ាំហើយនឹងប៉ារបស់ដែលម៉ាក់មិនបានទិញឲ្យចាប់ពីស្អែកទៅខ្ញុំឈប់ញ៉ាំហើយនឹងប៉ារបស់ដែលម៉ាក់មិនបានទិញឲ្យទៀតទេហើយចាំហូបពេញថាសនេះមិនក៏ឯងមិនលូកទៅឆ្ងាញ់ស្អីតែឈុតស្បៃមកមុខហ្នឹងតែឯងនឹងវារឹងក្បាលអញ្ចឹងអាកន្លែងណាគេហាមគឺឯងទៅតែកន្លែងហ្នឹង ចរិតចេញមកគឺកាត់រកឪឯងទាំងនោះត្រូវរៀនទន្ទិញនៅក្នុងចិត្តផងកន្លែងណាគេហាខ្ញុំធ្វើម៉េចចង់កាត់ឈាមថោកទៅរកឪឯងហ្នឹងឯងពាក្យខ្ញុំចង់និយាយខ្ញុំនិយាយអស់ហើយខ្ញុំគ្មានសិតញ៉ាំហើយនឹងប៉ះរបបម៉ាក់មិនទិញឲ្យទេខ្ញុំសុំតោម៉ាក់ចាំស្អែកខ្ញុំទិញសងវិញឯងឯងចង់ថាស្អី មានកូនស្រីដូចជាឯងនេះចង់កាត់រកចរិតឪឯងហ្នឹងហ៎ដែលគេមិនបានចិនក្បាលឯងហើយដៀលក្បាលឯងរាល់ថ្ងៃទៀតយើងជាម្ដាយនេះខំណែនាំបដៅឯងឯងមិនថាល្អទេគេតែយ៉ាងអាក្រក់អីមិនក៏ឈាមរត់ទៅរកឪឯងស្បើមហ៎កុំធ្វើចរិតកាត់ទៅរកឪឯងហ្នឹងមកក្បិចម៉ាក់មិនមែនបដៅខ្ញុំព្រោះខ្លាចខ្ញុំខូចដូចប៉ែតែខ្លាចកាត់តាមម៉ាក់ត្រូវអត់នេះក្បិចឯងអីក៏សម្បើមខ្លាំងម៉េចហ៎ បើម៉ាក់ស្អប់ខ្ញុំដល់ថ្នាក់នេះហើយម៉ាក់មិនស្លាប់ខ្ញុំតាំងពីនៅទូចហ្មងអើកុំឲ្យធំឡើងខ្ញុំខ្លាចជាមនុស្សអាក្រក់អីទ្រាំមិនបានឥឡូវណាម៉ាក់គប់អីម៉ាក់បាននេះម៉េចធំឆ្អឹងណាបានហ៊ានសម្ដីខុសដែរយើងដល់ថ្នាក់នេះឬមិនក៏ចង់ដើរធ្វើឆ្កែដោយឪឯងនេះគ្មានផ្ទះគ្មានសបែងណាម៉ាក់បាននេះណាមកវាធ្វើចេះណាស្ដីបន្តបន្តិចតួចណាធ្វើឯងមានចិត្តមានថ្លើមណា ខ្ញុំខ្ញុំក៏មិនយល់ថាមកពីអីដូចគ្នាខ្ញុំកើតអីមិនល្អធ្វើអីមិនត្រូវចិត្តម៉ាក់ម៉ាក់អាចប្រាប់ខ្ញុំបានសំបីបាយញ៉ាំក៏ម៉ាក់ហើអើលុយបងសាលាក៏ម៉ាក់ហើអើខ្ញុំចង់ធ្វើការម៉ាក់ថាកុំទាន់អាចធ្វើឲ្យនៅជួយលក់ដូរសិនខ្ញុំស្អប់តាមម៉ាក់ទាំងអស់មិនថាម៉ាក់ចង់ឲ្យខ្ញុំធ្វើអីក៏ដោយ ក៏ខ្ញុំព្រមតាមតែខ្ញុំក៏មិនដឹងថាថ្ងៃនេះម៉ាក់ស្អប់ខ្ញុំដល់ថ្នាក់នេះខ្ញុំធ្វើអីក៏ខុសខ្ញុំមិនចូលចិត្តទេទោះបីជាម៉ាក់មិននិយាយល្អជាមួយខ្ញុំក៏ដោយម៉ាក់ស្ដីឲ្យខ្ញុំនៅចំពោះមុខគ្រប់គ្នាក៏ខ្ញុំធំតែពេលនេះ ការធំតទៅមុខទៀតវាធំឡើងបានហើយម៉ាក់ស្អប់ខ្ញុំដល់ថ្នាក់នេះហើយម៉ាក់បង្កើតខ្ញុំមកទៅអី មិនក៏ម៉ាក់មិនសម្លាប់ខ្ញុំចោលហ្មងហើយកូនថាមើលក្នុងនេះជាស្អីកូនមិនដឹងម៉ែតែបើតាមមើលតំណងរបស់មានតម្លៃហើយមែនអត់ម៉ែប៉ិតជាមិនដឹងថាក្នុងនេះជាស្អីមែនណាកូនមិនដឹងប៉ិតជាមិនដឹងថាក្នុងនេះជាស្អីមែនណា នៃណាជារបស់ដែលម៉ាក់មិនសមតាំងពីមុនចូលឆ្នាំគឺដើម្បីទិញវាព្រោះថាកូនជាស្រីអញ្ចឹងហើយត្រូវតែមានរបស់នេះនៅក្នុងខ្លួនមើលមើលស្អាតណាស់ម៉ាក់ឲ្យកូនមែនចាមកអោនមកម៉ាក់ទៅអោន lành bạn trên ghê សុំទោសណាម៉ាក់បើខ្ញុំមិនល្អហើយម៉ាក់ស្អប់ខ្ញុំនៅឋានៈនេះហើយខ្ញុំក៏លែងឲ្យម៉ាក់ឃើញមុខទៀតដែរខ្ញុំនឹងលែងឲ្យម៉ាក់ឃើញខ្ញុំជារៀងរហូតសុំតដែលធ្វើឲ្យម៉ាក់មិនសប្បាយចិត្ត អ្នកស្អប់ខ្ញុំសុំតោដល់ថ្ងៃខ្ញុំជាបន្ទុកបងម៉ាជាឆ្អឹងតតឹងកបងម៉ាខ្ញុំមិនដឹងថាម៉ាក់មានរឿងអី មិនម៉ាក់មិនចូលចិត្តខ្ញុំចឹងទេ បាច់ចឹងម៉ែផាយជាផាយជាមិនតន់ងើបពីគេងទេដឹងចឹងកូនឡើងទៅមើលពេជ្រសិនណាម៉ែអឺ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 ដោយសារតាម៉ាក់ស្ដីបន្តឲ្យ គេខ្លាំងពេកម៉ាក់ធ្វើម៉េចអើម៉ាក់បើបញ្ជាផងក៏អត់អីដែរតើនេះបញ្ជាស្រីទៅបាត់មកយប់ហើយបើជួបមនុស្សគាត់គិតមិនទៅម៉ាក់តិចលោម៉ាក់តិចលោបែកទៅរកប៉ាអើម៉ាក់ក៏ដឹងដែរបើជិះពេកនេះនេះខំមកពីម៉ាក់ព្រោះតែម៉ាក់ស្ដីបន្តឲ្យប៉ុណ្្នឹងក៏គេរត់ចេញពីផ្ទះដែរ ហើយឲ្យម៉ាក់តារោពេជ្រនៅណាកូនម៉ាក់តារោពេជ្រនៅណាគិតមិនឡើគិតមិនខ្ញុំខ្ញុំខោទៅពួកម៉ាក់ពេជ្រសិនម៉ាក់ខោទៅខោលឿនណាកូនអឡូមេតាចាបងបងបងស្អីបងពេជ្រអូនជុំមិញពេជ្រផុតចេញពីផ្ទះបាត់មិនចុះហើយអូនពេជ្រមានរហូតណែញ៉ាត់មេតាអត់ទេបងជុំ កុហកបងណាបងសុំងអពូឥឡូវបងមួយម៉ាក់បារម្ភពីពេជ្រខ្លាំងណាអូនគាត់បាត់ពីផ្ទះមកយប់ហើយបងអត់ដឹងថាគាត់ទៅណាបងតាក់ទោអត់បានទៀតតែខ្ញុំអត់ដឹងមែនណាបងគេថាម៉េចសៃមាសគេថាម៉េចសៃពេជ្រណាស់ណាគេអត់ឃើញពេជ្រទេម៉ែអត់ឃើញទេពេជ្រទេពេជ្រនេះកូនឯងគុំគិតថាម៉ាអត់ស្រឡាញ់កូនឯងណា គ្មានម្ដាយណាអត់ស្រឡាញ់កូនទេមកពេលមួយរយៈហ្នឹងមកបាក់ចិត្តពេកមកមានសម្ពាធច្រើនអារម្មណ៍មកអត់សូវល្អមកស្ដីបន្តឲ្យពេចរហូតអើចេះគេខឹងម៉ាក់ឲ្យកូនឥឡូវទៅរកណាណាជួយគិតម៉ាក់មើលទៅរកពេចណាណាកូនបើជួយពេកម៉ាក់ ពេចគេកើមកខ្លាំងហើយកូនមិនគេរត់ចេញពីផ្ទះចឹងអីម៉ែអត់អីណាអីម៉ែអត់អីណាចាំចាំកូនខោពួកម៉ែគេទៀតណាម៉ែគិតមិនទៅកូនទៅរកពេចណាពេចទៅពេចមកសុំតោកូនអីណាម៉ែម៉ែម៉ែនោះដល់មួយមួយណា ចាំកូនខំឪពុកម៉ែគេទៀតម៉ែអត់អីទេអើយពេកទៅណាកូនក្មួយក្មួយក្មួយមានសំសួរតិចមកក្មួយមានឃើញក្មេងស្រីដូចនៅក្នុងរូបនេះអត់អត់ហងបង ជួយជួយមើលឲ្យច្បាស់តិចមើលអត់ហ្មងអត់ដែរឃើញហ្នឹងអត់ឃើញទេបាទបងបាទអរគុណបាទបងអើយពេកនៅណាកូនពេកតែមកទៅរកកូននៅណាកូនពេកអើតបានហើយកូនឯងទៅដេកពួនឯណាណាពេកក្មួយ ក្មួយអើយក្មួយជួយមើលតិចមើលមានដៃឃើញក្មេងស្រីម្នាក់ហ្នឹងមកមកដុំនឹងអត់អូខ្ញុំមិនដែលឃើញផងអីពីអញចាក់រកកន្លែងផ្សេងមើលម្ដងទៀតមើលក្មួយអត់ដែរស្គាល់មែនតាអត់ទេអូចាអរគុណដែរអាឡូអា ពេជ្រមែនហ្នឹងហើយអញបាត់ទៅណាពីថ្ងៃហ្នឹងសេមៀបងឯងធ្លាក់ខ្លួនឈឺនៅផ្ទះគ្មានអ្នកគេជួយលក់ដូរម៉ែឯងទេហើយម៉ែឯងម៉ែយាយហ្នឹងគាត់ពិបាកចិត្តគ្មានអ្នកគេជួយគិតគេមកទាលុយពេញហ្នឹងហើយគាត់ដល់ពីថ្ងៃហ្នឹងគ្មានបានទៅលក់ទេបងឯងឈឺឯងបាត់ខ្លួនពីផ្ទះគ្មានមិនដឹងហើយបានជាគាត់បានអីទៅលក់ហ្នឹងណាបានជាគាត់គ្មានលុយសងគេឯងត្រឡប់ទៅផ្ទះវិញទៅណាពេជ្រអាណិតម៉ាក់ឯង គ្មានម៉ាក់ឯណាដែលថាស្អប់កូនទេឯងគួរអណ្ដិតចិត្តគាត់ផងណាអញត្រឡប់ទៅផ្ទះវិញទៅណាពេជ្រ papanya. Yung sung tao ma. Đừng dùng chân tay đạp ba phẹp ma. Con ta lập mau với nhau vậy ម៉ាក់បារម្ភពីកូនប៉ុណ្ណាអូនម៉ាក់ខោម៉ាក់សុំទោសណាកូនណាម៉ាក់មិនដែលស្អប់កូននោះទេ គឺម៉ាក់ស្រឡាញ់កូនទាំងពីរស្មើស្មើគ្នាតែមកពីមនរយៈនេះម៉ាក់អត់នឿយខ្លាំងពេកម៉ាក់គិតអីអត់ចេញដោះស្រាយអីក៏អត់កើត ម៉ាក់ចាកំហឹងដាក់កូនបែបនេះតើម៉ាក់មិនដែលស្អប់កូនទេម៉ាក់ខោម៉ាក់សុំទោសណាកូនណាហើយប្រហែលថ្ងៃណាកូនឯងទៅណាម៉ាក់ដើររកកូនឯងគ្រប់កន្លែងតែរកអត់ឃើញទេម៉ាក់បារម្ភម៉ាក់ខ្លាចមានអ្នកណាគេមានគំនិតមិនល្អចាប់កូនទៅអីផ្ដេសផ្ដាម៉ាក់ក៏ហើយពេក មិនសុំសូនណាកូនណាការដែលម៉ាក់មិននិយាយប្រាប់កូនថាបងស្រីរបស់កូនកើតអីមកពីខ្វាច់ប៉ះពាល់ដល់ការរៀនសូត្ររបស់កូនម៉ាក់សុំទោសកូនមកពីយើងខ្ញុំសុំទោសម៉ាក់តែខ្ញុំកាត់ខលលើម៉ាក់ ខ្ញុំគិតថាម៉ាក់ស្អប់ខ្ញុំម៉ាក់អត់ស្រឡាញ់ខ្ញុំទេហើយថើយថើយម៉ាក់បារម្ភពីខ្ញុំទៀតសុំទោសម៉ាក់សុំទោសបងម៉ាក់មិនដែលស្អប់កូនទេទោះបីជាម៉ាក់មិនបានបង្ហាញក្តីស្រឡាញ់ចំពោះកូនម៉ាក់មិនបានបង្ហាញទង្វើថាម៉ាក់ស្រឡាញ់កូនតែក្នុងបេះដូងបងម៉ាក់អារម្មណ៍ម៉ាក់ ម៉ាក់ស្រឡាញ់កូនណាស់មិនដែលមានកំណត់ស្អប់កូនសំបីតែបន្តិចម៉ាក់ខ້ອຍពេកម៉ាក់សុំទោសណាកូនណាម៉ាក់សុំទោសម៉ាក់ហើយបងមាសកើតអីម៉ាក់គឺមាសគេមានជំងឺហើយមាសមាស មាសមាសកូនយ៉ាងម៉េចណាហ៎ម៉ាខ្ញុំដកទៅមកចេញម៉ាមិនក្តៅត្រជាក់ម៉េះមាសមកចេញម៉ាមាសកុំបំពេញម៉ាក់ឲ្យសិនណាកូនកុំកាត់អីណាមកខ្ញុំទៅបាត់ម៉ាតាតាតាម៉ាក់យកទៅពេទ្យទ្រាំណាកូនណាទ្រាំមកមកកុំកាត់អីឲ្យសិនណា រត់បែរទៅតុបម៉ាក់តែងតែនាំគេចេញទៅក្រៅគឺម៉ាក់ជូនបងឯងទៅពេទ្យតែគេមិនមានតែជំងឺមួយមុខនឹងតែកូន មានគេមានជំងឺតែទៅនោះទៀតបែរទៅធ្វើទុកម្ដងម្ដងគឺពិបាកខ្លាំងណាស់អញ្ចឹងហើយទៅម៉ាក់មិនចង់ប្រាប់កូនខ្លាចប៉ះពាល់ដល់ការរៀនសូត្រទៅម៉ាក់លាក់បាំងបែបនេះ មកគិតខោសុំទោសណាកូនណាមនុស្សយើងគ្រប់គ្នាចូលចិត្តមើលឃើញចំណុចអាក្រក់ចំណុចអវិជ្ជមានដែលនាំឲ្យយើងគិតរឿងមិនល្អលើមនុស្សដែលយើងរស់នៅជាមួយ អ្វីដែលយើងមើលឃើញលើអ្នកណាម្នាក់មិនមែនសិតតែដោយការពិតដែលយើងគិតទាំងអស់នោះទេគ្មានម៉ាក់ណា ដែលមិនស្រឡាញ់កូនហើយស្អប់កូនម្នាក់ទៀតដើម្បីកូនម្នាក់ទៀតនោះទេ កុំឲ្យអារម្មណ៍ដែលគិតលើខ្លួនយើងវានាំឲ្យយើងដើរទៅរកផ្លូវអវិជ្ជមានហើយคล้ายជាវិបដិសារីដោយសារខ្លួនឯងគិតខុសអសោះ